ប្រិមិត្តជាទីមេត្រីរដ្ឋលេខាធិការក្រសួងព័ត៌មានលើកឡើងថាប្រសិនបើបងវាយជំនួយអ្នកឈ្នះប៊ូខៅទៅជាការឧបត្ថម្ភគ្រប់គ្រងក្លឹបប្រដាល់ឬសហព័ន្ធគុនខ្មែរគឺជាការប្រសើរជាង។ ស្របពេលដែលស្ថានភាពឆ្លងឆ្លើយគ្នាមានភាពតានតឹងក្រោយពីកីឡាករប៊ូខៅប្រើប្រាស់ពាក្យសម្ដីជំវិញរឿងគុណខ្មែរក្នុងសន្និសិទសារព័ត៌មានមួយកន្លងមកធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានការប្រតិកម្មយ៉ាងខ្លាំងក្នុងនោះមានអ្នកជំនួយនិងអ្នកមានទ្រព្យធនជាច្រើនបានប្រកាសចូលរួមចំណែកលើកទឹកចិត្តចំពោះកីឡាករខ្មែររូបណាដែលអាចផ្ដួលប៊ូខៅបាន។ តែជំវិញនឹងរឿងនេះចំពោះឯកឧត្តមជុំកុសលរដ្ឋលេខាធិការក្រសួងព័ត៌មានបានលើកឡើង ចង់ឲ្យម្ចាស់ជំនួយទាំងអស់ដែលប្រកាសជួយដល់កីឡាករហ៊ានប្រកួតនឹងឈ្នះប៊ូខាវបងវ៉ែមកជួយគាំទ្រដល់ក្លឹបប្រដាល់ឬសហព័ន្ធវិញ ជាការប្រសើរជាង។ អាយដាមថ្លែងយ៉ាងដូចនេះនៅថ្ងៃទី3ខែកុម្ភៈនេះថាខ្ញុំយល់ថាប្រសិនបើបង្វែរជំនួយទាំងឡាយដែលប្រកាសថានឹងជួយដល់កីឡាករកម្ពុជារូបណាដែលហ៊ានប្រកួតឈ្នះប៊ូខាវមកជាការជួយឧបត្ថម្ភគ្រប់គ្រងដល់ក្លឹបប្រដាល់ឬសហព័ន្ធគុនខ្មែរយើងឲ្យកាន់តែមានលទ្ធភាពហ្វឹកហាត់បន្ថែមទៀតនោះគឺជាការប្រសើរជាងការឌឺដងដាក់គ្នាដែលជាហេតុនាំឲ្យដល់ការបង្កើនកម្ដៅឲ្យកាន់តែក្ដៅឡើងអាចនឹងឈានដល់មានចំនួនជាតិសាសន៍ ឯកឧត្តមបានសង្កត់ធ្ងន់ទៀតថាព្រោះកាលជាង10ឆ្នាំមុនយើងធ្លាប់កើតមានម្ដងរួចមកហើយហើយក៏គ្មានអីចំណេញមកវិញដែរគឺមានតែការខាតបង់តែប៉ុណ្ណោះអ្វីដែលជារបស់យើងនៅតែជារបស់យើង ព្រោះយើងមានភ័ស្តុតាងប្រវត្តិសាស្ត្ររួចទៅហើយកត្តាសំខាន់យើងចេះនាំគ្នាការពាររបស់យើងដោយគ្មានការបៀតបៀនដល់អ្នកដទៃនេះគឺជាភាពថ្លៃថ្នូររបស់យើងក្នុងនាមជាម្ចាស់ ចានេះគឺជាការលើកឡើងរបស់ឯកឧត្តមជុំកសល បន្ទាប់ពីមានរឿងរ៉ាវយ៉ាងក្តៅគគុកពេញបណ្ដាញសង្គមពាក់ព័ន្ធជាមួយនឹងការចង់ឲ្យមានកីឡាករឈ្នះប៊ូខា និងមានប្រាក់ឧបត្ថម្ភនិងរឿងរ៉ាវជាច្រើនទៀតដល់កីឡាកររូបនោះប៉ុន្តែឯកឧត្តមជុំកសលបានលើកឡើងថាគាត់ចង់ឲ្យអ្នកដែលចង់ឧបត្ថម្ភអ្នកឈ្នះប៊ូខាដោយសារការឌឺដងប្រែមកជាការបង្វែរជំនួយនេះដល់ក្លឹបប្រដាល់ក៏ដូចជាសហព័ន្ធកីឡាគុនខ្មែរដើម្បីបង្កើនសមត្ថភាព